ជាច្រើនដងឲ្យនួនល្អងត្រូវខូចចិត្តទ្រាំលែងបានអូនក៏សុំដោសិតចេញគ្មានអាណិតពីរៀមរា ជើងខំក៏មិនអាចនំកាយថ្លៃឲ្យមកអោបក្នុងដៃដូចមុនឡើយអូអូអូទីហោថានៅថ្ងៃស្អាតដែលបែកអាចនឹងព្រមពលមកវិញបងនឹងខំ បេះដូងបងស្ទើរជាងពេលនឹងអូ ត្រឹមអូ